thank you គាត់ជាពាក់កន្លែងម៉ាស៊ីនវានឹងពី3កន្លែងប៉ុន្តែឯងនឹងគ្រូសាខ្ញុំថាចង់ទៅមើលអូនប្រើទៅអូនផ្សាយ châu này ha này.